ដល់ថ្មីខែថ្មីថ្ងៃនេះគូខ្ញុំ2023 2022អត់មានរេតែបិទនឹង memory ធ្វើ concert នោមមកធ្វើប្រាំងខែក្រុងស្គាល់ថ្ងៃនេះចង់កាត់ឆ្លងខ្ញុំចង់ចូលបរិ party ឆ្នាំថ្មីខែថ្មីថ្ងៃនេះគូខ្ញុំ2023 2022អត់មានរេតែបិទនឹង memory ធ្វើអីខ្លះធ្វើច្រើនណាស់មិនទុកទេ ជាច្រើនបំរើខ្លះជាអ្នកខ្ញុំឈ្មោះដល់សុខក្រៅមកបាថាមិនគួរជាទេអស់គួរដល់មេអំបើពួនក្នុងស្មៅមិនគំទេអប់រំវិញមិនបងមិនមានអីស៊ីណារំ No one in my life, I'm in the